ច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើន កាត់វាខ្លីៗខ្លះទៅ ធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាព គ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់បណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចោះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿង មកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិត គឺអញ្ចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពូច្រើនពេកជីវិតមិនសូវមានរស្មីទេ thank you ច្រើនពេករឿងរ៉ាវដដែលដដែលពេកនាំឲ្យចិត្តអ្នកធុញថប់ច្រើនយូរយូរទៅធ្វើឲ្យអ្នកនឿយណាយគ្មានកម្លាំងនឹងបន្តដំណើរទៅមុខទៀតពិតមែនហើយជីវិតតែជួបបញ្ហាចឹងឯងគ្មានអ្នកណាគេចរួចទេតែ បើអ្នកបូកបញ្ហាពីអតីតផង បច្ចុប្បន្នផងអនាគតផងអ្នកនឹងដុនដាបខ្លាំងមិនខានសេចក្តីទុក្ខក្នុងអតីតកាល បានកន្លងផុតទៅហើយ អនុញ្ញាតឲ្យវាកន្លងហួសទៅគុំសូវរំលឹករំលើកវាច្រើនពេកអី អ្នកអាចយកវាជាមេរៀនតែកុំដាក់ច្រវាក់ខ្នោះនាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាលឡើយងើបមុខឡើងប្រឹងបន្តដំណើរទៅមុខទៀតត្បិតថាអតីតកាល មានឥទ្ធិពលលើជីវិតបច្ចុប្បន្នរបស់អ្នកមែនតែជោគវាសនារបស់អ្នក អាស្រ័យលើការចាប់ផ្ដើមសារជាថ្មី ពេលអ្នករៀនទម្លាក់ទុកអតីតកាលបានខ្លះហើយ អ្នកពិតជាបានស្រាលបន្តិចមិនខានចំណែករឿងរ៉ាវថ្ងៃស្អែកចាំស្អែកចាំជួបវាកុំអង្គុយកើតទុកទុកជាមុនអីអ្នក នៅតែគិតគូរពីរឿងអនាគតតែកុំបណ្ដោយឲ្យវាคล้ายជាព្រាយបិសាច មកលងបន្លាចអ្នកក្នុងពេលបច្ចុប្បន្នច្រើនពេកអីប្រឹងធ្វើឲ្យបានល្អនៅថ្ងៃនេះថ្ងៃស្អែកជួបរឿងណាដោះរឿងនឹងទៅកុំស្មុគស្មាញពេកអីស្មុគពេកទៅ នាំឲ្យធុញថប់ចិត្តណាស់ Música ចរាំងជាដំណើររបស់ធម្មជាតិមានអ្នកណាខាត់បានទេ ជីវិតនេះមានសុខមានទុក្ខមានជួបមានព្រាត់មានចំណេញមានខាតមានសរសើរមាននន្ទាជារឿងធម្មតាគ្មានអ្នកណាគេចផុតបានឡើយបើមានបុណ្យច្រើនរួមផ្សំជាមួយការប្រឹងប្រែងផង ក៏ជួបរឿងល្អរកស៊ីក៏ចេះតែកាក់កបទៅតែពេលបាបឲ្យផលក៏ជួបរឿងមិនល្អរកស៊ីខាតលងចុងទៅដំណើរជីវិតនេះមើលមិនឃើញទេសូមកុំផ្ដេកផ្ដួលកុំផ្ញើសេចក្តីសុខនៅលើអ្នកដទៃ ឬរបស់ខាងក្រៅទាំងស្រុងពេករបស់ទាំងនោះតែងមានការប្រែប្រួលទៅវិញជាធម្មតា ពេលបានក៏ត្រូវទទួលដោយស្មារតីតែកុំមានមោទនភាពកុំអួតក្អេងក្អាងខ្លាំងពេកហើយពេលបាត់បង់ទៅវិញ អ្នកត្រូវស្វែងយល់ពីដំណើរប្រែប្រួលនៃធម្មជាតិត្រូវរៀនទទួលស្គាល់ការពិតត្រូវដឹងថាអ្នកគ្មានសមត្ថភាពខាត់ខាំងដំណើរប្រែប្រួលនៃធម្មជាតិបានឡើយបើអ្នកមិនព្រមទេអ្នកនឹងរងទុក្ខខ្លាំងមិនខាន អ្វីអ្វីមិនចេះ តែបានតាមចិត្តអ្នកចង់រហូតទេ អ្នកត្រូវតែយល់ជីវិតនេះតែងជួបបញ្ហាអីចឹងឯងបើជួបហើយប្រឹងដោះទៅ ប្រឈមមុខទៅចាត់ទុកវាជាមេរៀន គិតថាវាជាផលនៃបាបចាស់ហើយយកវាជាឱកាស សម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែមរួចបន្តដំណើរទៅមុខទៀតកុំដាក់ច្រវាក់ខ្នោះគ្នាងខ្លួនឯងនៅក្នុងគុកអតីតកាលអីកុំបណ្ដោយឲ្យចិត្តអ្នកសោកសៅខ្លាំងពេកវានឹងនាំឲ្យអ្នកកើតទុកកាន់តែខ្លាំងឡើងមិនខាន thank you ធ្វើដំណើរយើងហត់យើងសម្រាកមករយៈសិនដើម្បីយកកម្លាំងហើយធ្វើដំណើរទៅមុខទៀតយ៉ាងណាចិត្តរបស់យើងនឹងក៏ត្រូវមានពេលវេលាសម្រាកបើមិនចឹងទេវាមានបញ្ហាវល់វល់ហើយយើងគ្រប់គ្រងចិត្តលែងបានសម្រាប់ចិត្តចង់សំដៅទៅលើយើងយកចិត្តនឹងមកជ្រោកនៅក្នុង គុណធម៌មកប្រស្រ័យជាមួយនឹងអារម្មណ៍ដែលល្អដែលនាំឲ្យកើតកុសលឧទាហរណ៍ថាអឺស្ដាប់ធម៌អឺនឹកដល់គុណពុទ្ធពធប្រសង់ចម្រើនសមាធិរក្សាចិត្តនឹងឲ្យនឹងថឹងរឹងប៉ឹងអញ្ចឹងចិត្តនឹងបានមកសម្រាកនៅក្នុងគុណជំរោគគឺគុណធម៌ មិនសូវក្តៅក្រហល់កាហាយនឹងរឿងរ៉ាវខាងក្រៅច្រើនពេកទេរឿងរ៉ាវយើងនៅតែប្រឈមមុខយើងនៅតែដោះស្រាយពីព្រោះយើងមិនអាចជៀសរួចបានទេត្រូវប្រស្រ័យតាក់ទងត្រូវប្រកបមុខរបរទទួលទានត្រូវទទួលខុសត្រូវចិញ្ចឹមកូនចិញ្ចឹមចៅជាដើមប៉ុន្តែក៏មិនអាច បដោយឲ្យចិត្តនឹងដើរកាត់វាលក្តៅវាលខ្សាច់នឹងមួយថ្ងៃ24ម៉ោងអត់មានសម្រាកសោះគ្រោះថ្នាក់រហូតដល់អ្នកខ្លះគេងអត់លក់កើតជំងឺមួម៉ៅស្មុគស្មាញ់តុកស៊ីកពិបាកចិត្ត stress វាធ្វើឲ្យស្ថានភាពផ្លូវចិត្តនឹងដុនដាបមែនតើអញ្ចឹងតើយើងរៀនស្វែងរកជំរកផ្លូវចិត្ត អាស្រ័យនឹងទីកន្លែងដែរឧទាហរណ៍ថាបានមកកន្លែងបច្ចេកដីដើមពោធិ៍ទីព្រឹកឬក៏ទីសក្ការៈបូជា យើងមានឱកាសថ្វាយបង្គំនមស្ការធ្វើចិត្តឲ្យស្ងប់មករយៈពេលអញ្ចឹងទៅក៏វាអឺចិត្តរបស់យើងនឹងក៏ស្ងប់រងាប់បន្តិចអញ្ចឹងទៅ ហើយវាតលតែឧស្សាហ៍ជ្រោកក្រោមមលប់នឹងនៅពេលធ្វើដំណើរមក មួយថ្ងៃមួយថ្ងៃហ្នឹងអឺខ្សែគប់មិត្តល្អមានពេលស្ដាប់ធម៌មានពេលចម្រើនសមាធិដង្ហើមចេញដង្ហើមចូលឬក៏ផ្សាយមេត្តាចិត្តសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខចឹងទៅយើងយើងដូចថាមានមលុបប្រធនហ្នឹងជាជំរោគយើងមិនសូវក្តៅក្រហល់ក្រហាយដោយ រឿងរ៉ាវខាងក្រៅនឹងដោយកម្ដៅអកុសល មានចំណែននិន្ទាឈ្នាន នេះគំនុំគុំគួន ពាក្យពេចសម្ដី អ្នកដតីអីហ្នឹងពេលខ្លះវាភ្លើងធ្វើឲ្យយើងក្តៅអញ្ចឹងយើងយើងគេចពីកម្ដៅអកុសលមកជ្រោកនៅក្នុងមលុបគុណធម៌សេចក្តីល្អអាហ្នឹងវាស្រស់ចិត្តរបស់យើងហើយមិនសូវក្តៅក្រហាយ thank you របស់មនុស្សយើងវាសុខវាទុក្ខវាវាស់នៅលើភាពសៅមងជាតិពុលនៅក្នុងចិត្តរបស់យើងនឹងមាន កម្រិតណាសំដៅទៅលើអកុសលមានដូចថាខឹងចំណែនស្អប់មូម៉ៅគុំគួនរវើរវាយទាំងអស់ហ្នឹង ជាប្រកាន់ហងហែងអីចឹងបើជាតិពុលអកុសលនឹងវាមាននៅក្នុងចិត្តច្រើនវាកើតទុកក៏ច្រើនដែរពីព្រោះវាដូចភ្លើងអញ្ចឹងវាអាស្រ័យនៅវត្ថុណា វាដុតនៅវត្ថុនឹងបើភ្លើងច្បើងឆេះច្បើងភ្លើងប្រៃឆេះប្រៃទៅយ៉ាងណាភ្លើងអកុសលនឹង វាអាស្រ័យចិត្តវាឆេះចិត្តវាធ្វើឲ្យចិត្តហ្នឹងក្តៅកុហល់កាហាយជាងដើម្បីកាត់បន្ថយសេចក្តីទុក្ខតឡាកាត់បន្ថយឬក៏បោះសម្អាតនៅគ្រឿងសៅមងអកុសលជាតិពុលនៅក្នុងចិត្តនឹងចេញតិចម្ដងតិចម្ដងតាមរយៈការយល់ចូលចិត្តនៅ ដំណើរនៃធម្មជាតិឧទាហរណ៍ថាមិនចំណែនគេទេពីព្រោះយល់ថា មនុស្សម្នាក់ម្នាក់ហ្នឹងវាមានសម្ពាយបនផ្សេងផ្សេងគ្នាគេធ្វើបនច្រើនក៏គេបានល្អច្រើនអញ្ចឹងទៅយើងមានសម្ពាយបនការព្យាយាមយើងប៉ុណ្ណឹងក៏យើងបានប៉ុណ្ណឹងអញ្ចឹងយើងដូរពីចំណែនទៅជា រៀនត្រេកអរនឹងបុណ្យដែលគេបានធ្វើអញ្ចឹងយើងអត់យកជាតិពុលមកថែមទេប៉ុន្តែយើងយកថ្នាំការរៀនត្រេកអរចំពោះសេចក្តីសុខអ្នកដតីនឹងឈ្មោះថាមុទិតា ជាថ្នាំព្យាបាលអ៊ីសាកាយចណែនបើយើងអត់ដឹងទេយើងប្រមូលជាតិពុលថែមមកនៅក្នុងចិត្តឧទាហរណ៍ថាជាតិពុលរឿងខាងគុំគួនអឺ ស្អប់គេអញ្ចឹងទៅបើយើងអត់ដឹងយើងដេកអោបភ្លើងហ្នឹងដល់អ្នកដែលកើតទុកជាងគេគឺខ្លួនឯងអញ្ចឹងតើតែមានបញ្ញាចេះពយល់ឲ្យខ្លួនឯងដឹងថាកំហឹងដែលខាងគេនឹងវាជាភ្លើងនៅក្នុងចិត្តវាដុតយើងមុនគេហើយមានបញ្ញាកំណត់ដឹងថានឹងហើយធម្មជាតិ មនុស្សសត្វហ្នឹងវាខុសគ្នាអញ្ចឹងយើងមិនអាចបខំគេឲ្យ ធ្វើដូចយើងគិតដូចយើងគ្រប់រឿងទេវាតាមនិស័យតាមការសំរបស់គាត់មកអញ្ចឹងឬក៏យើងគ្មានសមត្ថភាពបខំថារឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រមអាការមិនព្រមនឹងវាវាជាហេតុនាំឲ្យកើតទុកនឹងឯងពីព្រោះ រឿងរ៉ាវវាកើតឡើងអាស្រ័យហេតុរបស់វាបើឧទាហរណ៍ថាហេតុវាមាន80ផលវាមាន80ទេបុណ្យរបស់យើងមាន80ការព្យាយាមរបស់យើងមាន80អញ្ចឹងលទ្ធផលក៏បានតែ80បើទោះជាយើងអង្គុយខាត់ទុកចង់បាន100ក៏វាអត់បានដែរវាឧបមាដូចថា យើងធ្វើស្រូវ1ហិកតាវាត្រូវបានផលតែ 3តោនចុះឧទាហរណ៍ហើយយើងយំចង់បាន10តោនយំងាប់ក៏វាមិនបានដែរដោយសារយើងសាងហេតុតែប៉ុណ្ណឹងអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេអឺអានឹងជាឆ្នាំព្យាបាលហើយតាំងយើងប្រមូលសេចក្តីស្រឡាញ់ការយោគយល់ការចែករំលែកភាពតិចតិជុំការអត់ឱនអឺ មិនគំនុំគុំគួនមានតែពង្រីកសេចក្តីស្រឡាញ់ហ្នឹងឲ្យទលំទលាយទៅជាងយើងយើងស្បើយអំពីសេចក្តីទុកហ្នឹងឯងដោយសារយើងព្យាយាមប្រមូលជាតិពុលចេញពីចិត្តរបស់យើង យើងអត់ប្រមូលជាតិពុលចូលទេអនុមោទនា ខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំមកផប់ម្លេះតើអ្នកត្អូញត្អែប្រាប់អ្នកណា គេមិនចង់ដឹងរឿងអ្នកទេ ហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងរៀងខ្លួន គេជួបរឿងគេ យើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេ បើអ្នកជួបបញ្ហាហើយអ្នកបែរជាទុនជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយ ចិត្តអ្នកឲ្យទុនជ្រាយតាមរឿងខាងក្រៅ សេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅ ប្រឹងទៅ ដោះស្រាយទៅ បើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅ តែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ាន ប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយ។ ត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមាន ដោះបន្តិចម្ដងបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថា អ្នកប្រឹងអស់ត្រឹមនឹងហើយរួច ធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេ និងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខាន thank you ស្វែងយល់អំពីដំណើរនៃធម្មជាតិនឹងពេលរឿងអីកើតឡើងមិនត្រូវតាមបំណងរបស់យើងយើងមួម៉ៅយើងចង់ឲ្យរឿងនឹងមកអញ្ចេះវិញតាមចិត្តយើងចង់បានចង់ឲ្យមនុស្សនឹងត្រូវទៅធ្វើតាមការគិតរបស់យើងហើយរឿងវាមិនចេះតែបានតាមចិត្តយើងចង់រហូតទេ ហើយមនុស្សក៏មិនចេះតែធ្វើតាមបំណងយើងគ្រប់ពេលដែរវាមានហេតុគ្រប់គ្រាន់ទើបរឿងនឹងវាកើតមកអញ្ចឹងរឿងល្អក្តីរឿងអាក្រក់ក្តីបើអាការប្រាថ្នាជាប់ជំពាក់ចង់នឹងខ្លាំងហើយដល់ពេលវាមិនបាន ដូចយើងប្រាថ្នានឹងខកចិត្តក៏ខ្លាំងដែរ ចឹងវាតតែយើងរៀនស្វែងយល់ពីការពិតបំណងប្រាថ្នាយើងមានហើយសិនណាក៏ត្រូវប្រាប់ខ្លួនឯងថាវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេបើបនយើងមានការព្យួយព្យាយាមយើងគ្រប់គ្រាន់វានឹងបានសម្រេចទេដូចជាយើងដាំទឹកមកកំសៀវ វាត្រូវការពេលវេលាបើក្តៅនឹងវាគ្រប់គ្រាន់ទឹកនឹងវាពុះហើយបើដុតនឹងវាមិនទាន់ ចំណាយពេលគ្រប់គ្រាន់ត្រូវដល់វាពុះវាមិនពុះទេយើងទទួលស្គាល់ថាហេតុដែលយើងធ្វើមកបានប៉ុណ្ណឹងយើងចង់បាន100ប៉ុន្តែវាបាន80ដោយសារហេតុហ្នឹងវាមានតែ80អញ្ចឹងយើងប្រឹងបន្តទៅទៀតទៅ យើងចង់ឲ្យគេបានល្អជួយណែនាំគេទៀតទៅបើយើងមួម៉ៅក្តៅក្រហាយខឹងជេរបន្តិចផ្ដាសាទៅអា80ហ្នឹងវានៅតែ80ដដែលទេវាប៉ិនវាបានអាមួម៉ៅក្តៅក្រហាយកើតទុកហ្នឹងជាងតលរៀនស្វែងយល់អំពីដំណើរនៃធម្មជាតិហេតុផលហ្នឹង រឿងល្អកើតឡើងគឺយើងហ៊ានទទួលព្រមទទួលឬមិនល្អក៏ទៅតែប្រឈមមុខដែរថាអានឹងវាជាអឺហេតុផលវាមានហេតុប៉ុណ្ណឹងទើបបានផលប៉ុណ្ណឹងមកហើយប្រឹងប្រែងបន្តទៅទៀតទៅមិនមែនស្អីស្អីត្រូវតាបានដូចយើងគិតមិនមែនគេចេះតែធ្វើតាមចិត្តយើងចង់ឯងតែកាលណាយើងដាក់កំណត់អញ្ចឹង ហើយគេមិនធ្វើតាមរឿងមិនដូចចិត្តអានឹងយើងកើតទុកខ្លាំងហើយយើងអត់មានបញ្ញាហើយយើងមានតកាប្រកម្មខ្លាំងទៅយើងកើតទុកក៏ខ្លាំងដែរ កូនចៅមួយចំនួនហ្នឹងสนុំពោថាលោកគ្រូធ្លាប់និយាយពីការដឹងគុណម៉ែឪនឹងច្រើនហើយសូមឲ្យលោកគ្រូនិយាយពីរឿងមេដាបេដាខ្លះផងដោយសារមានចំណុចខ្លះលោកពុកអ្នកម្ដាយលោកអាងគាត់ជាអ្នកបង្កើតអញ្ចឹងគាត់ប្រើសិទ្ធិអំណាចនឹងជាមនុស្សចាស់ ថាគ្របសង្កត់មិនផ្ដល់ឱកាសឲ្យកូនចៅនឹងបានផ្ដល់យោបល់ឬក៏មានជាមតិក្នុងការគិតពិចារណាអីទេគឺថាអញថាអញ្ចឹងត្រូវតែធ្វើតាមអញបើមិនធ្វើតាមអញទេអញចេះចោះអីចឹងទៅហើយចឹងវាមានសម្ពាធផ្លូវចិត្ត ដល់កូនចៅមួយចំនួនដែរដោយសារអឺដូចថាឪពុកម្ដាយមិនមែនលះបង់កិលេសអស់ណាវានៅអាមួម៉ៅអាក្រេវក្រោតអាអឺតូចចិត្តអន់ចិត្តនឹងហើយដល់អញ្ចឹងអឺពាក្យសម្ដីខ្លះអង្វើខ្លះវាប៉ះពាល់រហូតដល់វាយទាត់ធាក់ ឬក៏គៀបសង្កត់អីចឹងទៅទៀតក៏មានឯកូនចៅខ្លះផ្ញើសារមកនឹងអឺអាចថាគាត់ព្រួយបារម្ភពីកូនក្នុងការអឺរៀបចំជីវិតរបស់កូននឹងរៀនសូត្រធ្វើមុខរបរប៉ុន្តែតើតែឪពុកម្ដាយមានឧបេក្ខាមានបញ្ញាដែរយើងគិតថា កូនមិនអាចស្ថិតនៅក្រោមការគ្រប់គ្រងយើងរហូត បានទេគេត្រូវមានជីវិតខ្លួនគេគេត្រូវទទួលខុសត្រូវគ្រួសារគេអញ្ចឹងតលែផ្ដល់ឱកាសឲ្យគេមានលទ្ធភាពក្នុងការសម្រេចចិត្តគ្រប់គ្រងជីវិតហើយនឹងឲ្យគេចេះឈរឲ្យមាន លំនឹង រឹងប៉ឹងក្នុងជីវិតកុំឲ្យ ស្អីស្អីតិចរត់មករយយើងឬក៏យើងអ្នកក្របសង្កត់ទាំងស្រុងទៅអឺដោយដបូលផ្ទះយើងអត់យើងក្របទៅអាអាស្មៅឬក៏ដើមឈើពីក្រោមហ្នឹងវាអត់ស្ទើរដោះលូតលាស់បានល្អវាវល់វល់អញ្ចឹងណាអញ្ចឹងយើងអាផ្ដល់ឱកាសឲ្យកូនចៅនឹងរឹងប៉ឹងយើងអញ្ចឹងបាននៅក្នុងព្រមវិធធរនឹងមេត្តាស្រឡាញ់ករុណាជួយសង្គ្រោះពេលកូនមានទុក្ខ មុទិតាពេលកូនសុខសบายយើងសบายជាមួយដល់ឧបេក្ខា មានបញ្ញាមួយកំណត់ដឹងថាកូនត្រូវតែរឹងប៉ឹងនៃមួយថាស្រឡាញ់កូនឲ្យស្មើគ្នានៃមួយថាកូនត្រូវតែជាមនុស្សម្ចាស់ការលើជីវិតខ្លួនឯងកូនត្រូវតែមានចំណេះដឹងកូនត្រូវតែចេះគ្រប់គ្រងជីវិតខ្លួនឯងអញ្ចឹងឲ្យឲ្យកូននឹងមានទាំងសមត្ថភាពចំណេះដឹងជំនាញសុខភាពហើយមានទាំង ជំហរស្មារតីនឹងរឹងប៉ឹងហើយចឹងដើម្បីឲ្យកូនមានជំហរស្មារតីរឹងប៉ឹងវាតលតាមម្ដាយឪពុកនឹងអឺដូចថាឲ្យកូននឹងអាចមានឱកាសអឺអាចសម្រេចចិត្តនៅលើ ជីវិតរបស់ខ្លួនឯងបានខ្លះដែរមិនមែនថាប្រឡែងទៅទាំងស្រុងទេប៉ុន្តែត្រូវតែឲ្យកូននឹងរៀនរក្សាជំហរ ហ៊ានម្ចាស់ការលើជីវិតខ្លួនឯងទើបថ្ងៃក្រោយទៅគោនឹងរឹងប៉ឹងបានបើមិនចឹងឯងទុនល្វេល្វក់មិនអាចរឹងប៉ឹងមិនអាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតបានទេ ច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើន កាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាព គ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់បណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចោះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿង មកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិត គឺអញ្ចឹងឯងបើដោះហើយដើរទៅមុខទៀតគុំស្ពាយរឿងសំពីសំពូងច្រើនពេកជីវិតមិនសូវមានរស្មីទេ thank you ច្រើនពេករឿងរ៉ាវដដែលដដែលពេកនាំឲ្យចិត្តអ្នកធុញថប់ច្រើនយូរយូរទៅធ្វើឲ្យអ្នកនឿយណាយគ្មានកម្លាំងនឹងបន្តដំណើរទៅមុខទៀតពិតមែនហើយជីវិតតែជួបបញ្ហាចឹងឯងគ្មានអ្នកណាតិចរួចទេតែ បើអ្នកបូកបញ្ហាពីអតីតផងបច្ចុប្បន្នផងអនាគតផងអ្នកនឹងដុនដាបខ្លាំងមិនខានសេចក្តីទុក្ខក្នុងអតីតកាលបានកន្លងផុតទៅហើយអនុញ្ញាតឲ្យវាកន្លងហួសទៅគុំសូវរំលឹករំលើកវាច្រើនពេកអីអ្នក អាចយកវាជាមេរៀនតែកុំដាក់ច្រវាក់ខ្នោះនាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាលឡើយងើបមុខឡើងប្រឹងបន្តដំណើរទៅមុខទៀតត្បិតថាអតីតកាល មានអតិពលលើជីវិតបច្ចុប្បន្នរបស់អ្នកមែនតែជោគវាសនារបស់អ្នក អាស្រ័យលើការចាប់ផ្ដើមសារជាថ្មី ពេលអ្នករៀនទម្លាក់ទុកអតីតកាលបានខ្លះហើយ អ្នកពិតជាបានស្រាលបន្តិចមិនខានចំណែករឿងរ៉ាវថ្ងៃស្អែកចាំស្អែកចាំជួបវាកុំអង្គុយកើតទុកទុកជាមុនអីអ្នក នៅតែគិតគូរពីរឿងអនាគតតែកុំបណ្ដោយឲ្យវាคล้ายជាព្រាយបិសាច មកលងបន្លាចអ្នកក្នុងពេលបច្ចុប្បន្នច្រើនពេកអីប្រឹងធ្វើឲ្យបានល្អនៅថ្ងៃនេះ ថ្ងៃស្អែកជួបរឿងណាដោះរឿងនឹងទៅកុំស្មុគស្មាញពេកអីស្មុគពេកទៅ នាំឲ្យធុញថប់ចិត្តណាស់ ជាដំណើររបស់ធម្មជាតិមានអ្នកណាខាត់បានទេ ជីវិតនេះមានសុខមានទុក្ខមានជួបមានព្រាត់មានចំណេញមានខាត មានសរសើរមាននន្ទា ជារឿងធម្មតាគ្មានអ្នកណាគេចផុតបានឡើយបើមានបុណ្យច្រើន រួមផ្សំជាមួយការប្រឹងប្រែងផង ក៏ជួបរឿងល្អរកស៊ីក៏ចេះតែកាក់កបទៅតែពេលបាបឲ្យផលក៏ជួបរឿងមិនល្អរកស៊ីខាតលងចុងទៅដំណើរជីវិតនេះមើលមិនឃើញទេសូមកុំផ្ដេកផ្ដួលកុំផ្ញើសេចក្តីសុខនៅលើអ្នកដទៃ ឬរបស់ខាងក្រៅទាំងស្រុងពេករបស់ទាំងនោះតែងមានការប្រែប្រួលទៅវិញជាធម្មតាពេលបានក៏ត្រូវទទួលដោយស្មារតីតែកុំមានមោទនភាពកុំអួតក្អេងក្អាងខ្លាំងពេកហើយពេលបាត់បង់ទៅវិញ អ្នកត្រូវស្វែងយល់ពីដំណើរប្រែប្រួលនៃធម្មជាតិត្រូវរៀនទទួលស្គាល់ការពិតត្រូវដឹងថាអ្នកគ្មានសមត្ថភាពខាត់ខាំងដំណើរប្រែប្រួលនៃធម្មជាតិបានឡើយបើអ្នកមិនព្រមទេអ្នកនឹងរងទុក្ខខ្លាំងមិនខាន។ អ្វីអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេអ្នកត្រូវតែយល់ជីវិតនេះតែងជួបបញ្ហាអីចឹងឯងបើជួបហើយប្រឹងដោះទៅប្រឈមមុខទៅចាត់ទុកវាជាមេរៀនគិតថាវាជាផលនៃបាបចាស់ហើយយកវាជាឱកាស សម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែមរួចបន្តដំណើរទៅមុខទៀតកុំដាក់ច្រវាក់ខ្នោះគ្នាខ្លួនឯងនៅក្នុងគុកអតីតកាលអីកុំបណ្ដោយឲ្យចិត្តអ្នកសោកសៅខ្លាំងពេកវានឹងនាំឲ្យអ្នកកើតទុកកាន់តែខ្លាំងឡើងមិនខាន thank you យើងហត់យើងសម្រាកមួយរយៈសិនដើម្បីយកកម្លាំងហើយធ្វើដំណើរទៅមុខទៀតយ៉ាងណាចិត្តរបស់យើងនឹងក៏ត្រូវមានពេលវេលាសម្រាកបើមិនចឹងទេវាមានបញ្ហាវល់វល់ហើយយើងគ្រប់គ្រងចិត្តលែងបានគឺសម្រាប់ចិត្តចង់សំដៅទៅលើយើងយកចិត្តនឹងមកជ្រោកនៅក្នុងគុណធម៌ មកប្រស្រ័យជាមួយនឹងអារម្មណ៍ដែលល្អដែលនាំឲ្យកើតកុសលឧទាហរណ៍ថាអឺស្ដាប់ធម៌អឺនឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃចម្រើនសមាធិរក្សាចិត្តនឹងឲ្យនឹងថឹងរឹងប៉ឹងអញ្ចឹងចិត្តនឹងបានមកសម្រាកនៅក្នុងគុណជំរោគគឺគុណធម៌ មិនសូវក្តៅក្រហល់កាហាយនឹងរឿងរ៉ាវខាងក្រៅច្រើនពេកទេរឿងរ៉ាវយើងនៅតែប្រឈមមុខយើងនៅតែដោះស្រាយពីព្រោះយើងមិនអាចជៀសរួចបានទេត្រូវប្រស្រ័យតាក់ទងត្រូវប្រកបមុខរបរទទួលទានត្រូវទទួលខុសត្រូវចិញ្ចឹមកូនចិញ្ចឹមចៅជាដើមប៉ុន្តែក៏មិនអាច បដោយឲ្យចិត្តនឹងដើរកាត់វាលក្តៅវាលខ្សាច់នឹងមួយថ្ងៃ24ម៉ោងអត់មានសម្រាកសោះគ្រោះថ្នាក់រហូតដល់អ្នកខ្លះគេងអត់លក់កើតជំងឺមួម៉ៅស្មុគស្មាញតុកស៊ីកពិបាកចិត្ត stress វាធ្វើឲ្យស្ថានភាពផ្លូវចិត្តនឹងដុនដាបមែនតើយើងតើលើយើងរៀនស្វែងរកជំរកផ្លូវចិត្ត អាស្រ័យនឹងទីកន្លែងណាឧទាហរណ៍ថាបានមកកន្លែងបច្ចេកដីដើមពោធិ៍ទីព្រឹកឬក៏ទីសក្ការៈបូជា យើងមានឱកាសថ្វាយបង្គំនមស្ការធ្វើចិត្តឲ្យស្ងប់បានរយៈពេលចឹងទៅក៏វាអឺចិត្តរបស់យើងហ្នឹងក៏ស្ងប់រងាប់បន្តិចចឹងទៅ ហើយវាតលតែឧស្សាហ៍ជ្រោកក្រោមមលប់ហ្នឹងនៅពេលធ្វើដំណើរមក មួយថ្ងៃមួយថ្ងៃហ្នឹងអឺខ្សែគប់មិត្តល្អមានពេលស្ដាប់ធម៌មានពេលចម្រើនសមាធិដង្ហើមចេញដង្ហើមចូលឬក៏ផ្សាយមេត្តាចិត្តសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខចឹងទៅយើងយើងដូចថាមានមលុបប្រធនហ្នឹងជា ជំរោគយើងមិនសូវក្តៅក្រហល់ក្រហាយដោយ រឿងរ៉ាវខាងក្រៅនឹងដោយកម្ដៅអកុសល មាន ចំណែននិន្ទាឈ្នាននេះគំនុំគុំគួន ពាក្យពេចសម្ដី អ្នកដតីអីហ្នឹងពេលខ្លះវាភ្លើងធ្វើឲ្យយើងក្ដៅអញ្ចឹងយើងយើងគេចពីកម្ដៅអកុសលមកជ្រោកនៅក្នុងមលប់គុណធម៌សេចក្តីល្អអាហ្នឹងវាស្រស់ចិត្តរបស់យើងហើយមិនសូវក្តៅក្រហាយ thank you របស់មនុស្សយើងវាសុខវាទុក្ខវាវាស់នៅលើភាពសៅមងជាតិពុលនៅក្នុងចិត្តរបស់យើងនឹងមាន កម្រិតណាសំដៅទៅលើអកុសលមានដូចថាខឹងចំណែនស្អប់មួម៉ៅគុំគួនរវើរវាយទាំងអស់ហ្នឹង ជាប្រកាន់ហុងហែងអីចឹងបើជាតិពុលអកុសលនឹងវាមាននៅក្នុងចិត្តច្រើន វាកើតទុកក៏ច្រើនដែរពីព្រោះវាដូចភ្លើងអញ្ចឹងវាអាស្រ័យនៅវត្ថុណា វាដុតនៅវត្ថុនឹងបើភ្លើងច្បើងឆេះច្បើងភ្លើងព្រៃឆេះព្រៃទៅយ៉ាងណាភ្លើងអកុសលនឹង វាអាស្រ័យចិត្តវាឆេះចិត្តវាធ្វើឲ្យចិត្តហ្នឹងក្តៅកុហល់កាហាយជាងដើម្បីកាត់បន្ថយសេចក្តីទុក្ខតឡាកាត់បន្ថយឬក៏បោះសម្អាតនៅគ្រឿងសៅមងអកុសលជាតិពុលនៅក្នុងចិត្តនឹងចេញបន្តិចម្ដងបន្តិចម្ដង តាមរយៈការយល់ចូលចិត្តនៅ ដំណើរនៃធម្មជាតិឧទាហរណ៍ថាមិនចំណែនគេទេពីព្រោះយល់ថា មនុស្សម្នាក់ម្នាក់ហ្នឹងវាមានសម្ពាយប៉ុនផ្សេងផ្សេងគ្នាគេធ្វើប៉ុនច្រើនក៏គេបានល្អច្រើនអញ្ចឹងទៅយើងមានសម្ពាយប៉ុនការព្យាយាមយើងប៉ុណ្ណឹងក៏យើងបានប៉ុណ្ណឹងអញ្ចឹងយើងដូរពីចំណែនទៅជា រៀនត្រេកអរនឹងបុណ្យដែលគេបានធ្វើអញ្ចឹងយើងអត់យកជាតិពុលមកថែមទេប៉ុន្តែយើងយកថ្នាំការរៀនត្រេកអរចំពោះសេចក្តីសុខអ្នកដតីនឹងឈ្មោះថាមុទិតា ជាថ្នាំព្យាបាលអ៊ីសាកាយចំណែនបើយើងអត់ដឹងទេយើងប្រមូលជាតិពុលថែមមកនៅក្នុងចិត្តឧទាហរណ៍ថាជាតិពុលរឿងខាងគុំគួនអឺ ស្អប់គេចឹងទៅបើយើងអត់ដឹងយើងដេកអោបភ្លើងហ្នឹងដល់អ្នកដែលកើតទុកជាងគេគឺខ្លួនឯងអញ្ចឹងតើតែមានបញ្ញាចេះពយល់ឲ្យខ្លួនឯងដឹងថាកំហឹងដែលខាងគេនឹងវាជាភ្លើងនៅក្នុងចិត្តវាដុតយើងមុនគេហើយមានបញ្ញាកំណត់ដឹងថានឹងហើយ ធម្មជាតិមនុស្សសត្វហ្នឹងវាខុសគ្នាអញ្ចឹងយើងមិនអាចបខំគេឲ្យធ្វើដូចយើងគិតដូចយើងគ្រប់រឿងទេវាតាមនិស័យតាមការអន្សំរបស់គាត់មកអញ្ចឹងឬក៏យើងគ្មានសមត្ថភាពបខំថារឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រមអាការមិនព្រមនឹងវាវាជាហេតុនាំឲ្យកើតទុកនឹងឯង ពីព្រោះរឿងរ៉ាវវាកើតឡើងអាស្រ័យហេតុរបស់វាបើឧទាហរណ៍ថាហេតុវាមាន80ផលវាមាន80ទេបុណ្យរបស់យើងមាន80ការព្យាយាមរបស់យើងមាន80អញ្ចឹងលទ្ធផលក៏បានតែ80បើទោះជាយើងអង្គុយខាត់ទុកចង់បាន100ក៏វាអត់បានដែរវាឧបមាដូចថាយើងធ្វើស្រូវ1ហិកតាវាត្រូវបានផលតែ 3តោនចុះឧទាហរណ៍ហើយយើងយំចង់បាន10តោនយំងាប់ក៏វាមិនបានដែរដោយសារយើងសាងហេតុតែប៉ុណ្ណឹងអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេអឺអានឹងជាឆ្នាំព្យាបាលហើយតាំងយើងប្រមូលសេចក្តីស្រឡាញ់ការយោគយល់ការចែករំលែកភាពតិចតិជុំការអត់ឱន មិនគំនុំគុំគួនមានតែពង្រីកសេចក្តីស្រឡាញ់ហ្នឹងឲ្យ ទលំទលាយទៅជាងយើងយើងស្បើយអំពីសេចក្តីទុកហ្នឹងឯងដោយសារយើងព្យាយាមប្រមូលជាតិពុលចេញពីចិត្តរបស់យើង យើងអត់ប្រមូលជាតិពុលចូលទេអនុមោទនា ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំមកផប់ម្លេះតើអ្នកត្អូញត្អែប្រាប់អ្នកណា គេមិនចង់ដឹងរឿងអ្នកទេ ហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងរៀងខ្លួន គេជួបរឿងគេ យើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេ បើអ្នកជួបបញ្ហាហើយអ្នកបែរជាទុនជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយ ចិត្តអ្នកឲ្យទុនជ្រាយតាមរឿងខាងក្រៅ សេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅ ប្រឹងទៅដោះស្រាយទៅ បើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ាន ប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយ។ ត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមាន ដោះបន្តិចម្ដងបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេ និងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខាន thank you ស្វែងយល់អំពីដំណើរនៃធម្មជាតិនឹងពេលរឿងអីកើតឡើងមិនត្រូវតាមបំណងរបស់យើងយើងមួម៉ៅយើងចង់ឲ្យរឿងនឹងមកចេះវិញតាមចិត្តយើងចង់បានចង់ឲ្យមនុស្សនឹងត្រូវទៅធ្វើតាមការគិតរបស់យើងហើយរឿងវាមិនចេះតែបានតាមចិត្តយើងចង់រហូតទេ ហើយមនុស្សក៏មិនចេះតែធ្វើតាមបំណងយើងគ្រប់ពេលដែរវាមានហេតុគ្រប់គ្រាន់ទើបរឿងនឹងវាកើតមកអញ្ចឹងរឿងល្អក្តីរឿងអាក្រក់ក្តីបើអាការប្រាថ្នាជាប់ជំពាក់ចង់នឹងខ្លាំងហើយដល់ពេលវាមិនបាន ដូចយើងប្រាថ្នានឹងខកចិត្តក៏ខ្លាំងដែរ ចឹងវាតតែយើងរៀនស្វែងយល់ពីការពិតបំណងប្រាថ្នាយើងមានហើយប៉ុន្តែក៏ត្រូវប្រាប់ខ្លួនឯងថាវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេ បើប៉ុនយើងមានការព្រួយព្យាយាមយើងគ្រប់គ្រាន់វានឹងបានសម្រេចទេដូចជាយើងដាំទឹកមកកំសៀវ វាត្រូវការពេលវេលាបើក្តៅនឹងវាគ្រប់គ្រាន់ទឹកនឹងវាពុះហើយបើដុតនឹងវាមិនទាន់ចំណាយពេលគ្រប់គ្រាន់ត្រូវដល់វាពុះវាមិនពុះទេយើងយើងទទួលស្គាល់ថាហេតុដែលយើងធ្វើមកបានប៉ុណ្ណឹងយើងចង់បាន100ប៉ុន្តែវាបាន80ដោយសារហេតុហ្នឹងវាមានតែ80អញ្ចឹងយើងប្រឹងបន្តទៅទៀតទៅ យើងចង់ឲ្យគេបានល្អជួយណែនាំគេទៀតទៅបើយើងមួម៉ៅក្តៅក្រហាយខឹងជេរបន្តិចផ្ដាសាទៅអា80ហ្នឹងវានៅតែ80ដដែលទេវាប៉ិនវាបានអាមួម៉ៅក្តៅក្រហាយកើតទុកហ្នឹងជាងតលរៀនស្វែងយល់អំពីដំណើរនៃធម្មជាតិហេតុផលហ្នឹង រឿងល្អកើតឡើងក៏យើងហ៊ានទទួលព្រមទទួលឬមិនល្អក៏ទៅតែប្រឈមមុខដែរថាអានឹងវាជាអឺហេតុផលមានហេតុប៉ុណ្ណឹងទើបបានផលប៉ុណ្ណឹងមកហើយប្រឹងប្រែងបន្តទៅទៀតទៅមិនមែនស្អីស្អីត្រូវតាបានដូចយើងគិតមិនមែនគេចេះតែធ្វើតាមចិត្តយើងចង់ឯងតែកាលណាយើងដាក់កំណត់អញ្ចឹង ហើយគេមិនធ្វើតាមរឿងមិនដូចចិត្តអានឹងយើងកើតទុកខ្លាំងហើយយើងអត់មានបញ្ញាហើយយើងមានតកាប្រកម្មខ្លាំងទៅយើងកើតទុកខ្លាំងដែរ កូនចៅមួយចំនួនហ្នឹងสนុំពោថាលោកគ្រូធ្លាប់និយាយពីការដឹងគុណម៉ែឪនឹងច្រើនហើយសូមឲ្យលោកគ្រូនិយាយពីរឿងមេដាបេដាខ្លះផងដោយសារមានចំណុចខ្លះលោកពុកអ្នកម្ដាយលោកអាងគាត់ជាអ្នកបង្កើតអញ្ចឹងគាត់ប្រើសិទ្ធិអំណាចនឹងជាមនុស្សចាស់ ថាក្របសង្កត់មិនផ្ដល់ឱកាសឲ្យកូនចៅនឹងបានផ្ដល់យោបល់ឬក៏មានជាមតិក្នុងការគិតពិចារណាអីទេគឺថាអញថាអញ្ចឹងត្រូវតែធ្វើតាមអញបើមិនធ្វើតាមអញទេអញចេះចោះអីចឹងទៅហើយចឹងវាមានសម្ពាធផ្លូវចិត្ត ដល់កូនចៅមួយចំនួនដែរដោយសារអឺដូចថាឪពុកម្ដាយមិនមែនលះបង់កិលេសអស់ណាវានៅអាមួម៉ៅអាក្រេវក្រោតអាអឺតូចចិត្តអន់ចិត្តនឹងហើយដល់អញ្ចឹងអឺពាក្យសម្ដីខ្លះអង្វើខ្លះវាប៉ះពាល់រហូតដល់វាយទាត់ធាក់ ឬក៏គៀបសង្កត់អីចឹងទៅទៀតក៏មានឯកូនចៅខ្លះផ្ញើសារមកនឹងអឺអាចថាគាត់ព្រួយបារម្ភពីកូនក្នុងការអឺរៀបចំជីវិតរបស់កូននឹងរៀនសូត្រធ្វើមុខរបរប៉ុន្តែតើឪពុកម្ដាយមានឧបេក្ខាមានបញ្ញាដែរយើងគិតថា កូនមិនអាចស្ថិតនៅក្រោមការគ្រប់គ្រងយើងរហូតបានទេគេត្រូវ មានជីវិតខ្លួនគេគេត្រូវទទួលខុសត្រូវគ្រួសារគេអញ្ចឹងតលែផ្ដល់ឱកាសឲ្យគេមានលទ្ធភាពក្នុងការសម្រេចចិត្តគ្រប់គ្រងជីវិតហើយនឹងឲ្យគេចេះឈរឲ្យមានលំនឹង រឹងប៉ឹងក្នុងជីវិតកុំឲ្យ ស្អីស្អីតិចរត់មករយយើងឬក៏យើងអ្នកក្របសង្កត់ទាំងស្រុងទៅអឺដោយដបូលផ្ទះយើងអត់យើងក្របទៅអាអាស្មៅឬក៏ដើមឈើពីក្រោមហ្នឹងវាអត់ស្ូវដោះលូតលាស់បានល្អវាវัวវัวអញ្ចឹងណាអញ្ចឹង យើងអឺផ្ដល់ឱកាសឲ្យកូនចៅនឹងរឹងប៉ឹងយើងអញ្ចឹងបាននៅក្នុងព្រមវិធរនឹងមេត្តាស្រឡាញ់ករុណាជួយសង្គ្រោះពេលកូនមានទុក្ខ មុទិតាពេលកូនសុខសบายយើងសบายជាមួយដល់ឧបេក្ខាមានបញ្ញាមួយកំណត់ដឹងថាកូនត្រូវតែរឹងប៉ឹងន័យមួយថាស្រឡាញ់កូនឲ្យស្មើគ្នាន័យមួយថាកូនត្រូវតែជាមនុស្សម្ចាស់ការលើជីវិតខ្លួនឯងកូនត្រូវតែមានចំណេះដឹងកូនត្រូវតែចេះគ្រប់គ្រងជីវិតខ្លួនឯងអញ្ចឹងឲ្យឲ្យកូននឹងមានទាំងសមត្ថភាពចំណេះដឹងជំនាញសុខភាពហើយមានទាំង ជំហរស្មារតីនឹងរឹងប៉ឹងហើយចឹងដើម្បីឲ្យកូនមានជំហរស្មារតីរឹងប៉ឹងវាតល់តាមម្ដាយឪពុកនឹងអឺដូចថាឲ្យកូននឹងអាចមានឱកាសអឺអាចសម្រេចចិត្តនៅលើ ជីវិតរបស់ខ្លួនឯងបានខ្លះដែរមិនមែនថាប្រឡែងទៅទាំងស្រុងទេប៉ុន្តែត្រូវតែឲ្យកូននឹងរៀនរក្សាជំហរ ហ៊ានម្ចាស់ការលើជីវិតខ្លួនឯងទើបថ្ងៃក្រោយទៅគោនឹងរឹងប៉ឹងបានបើមិនចឹងឯងទុនល្វេល្វក់មិនអាចរឹងប៉ឹងមិនអាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតបានទេ